ចំពោះការសិក្សាការដែលហ៊ុនស៊ីងខុងឬបាបានធ្វើដំណើរតាមនាវាដាសមុទ្រដ៏ធំនោះ គេបានសិក្សារឿងរ៉ាវជាច្រើនទាក់ទងនឹងអ្វីៗគ្រប់យ៉ាង ដែល បានចូលមកក្នុងជីវិតរបស់គេគេបានឡើងគោក នៅ កំពង់ផែលេហៅរបស់បារាំងគឺជាទឹកដី ដែលគេត្រូវចូលសិក្សានិងត្រូវស្គាល់ឲ្យបានច្បាស់ នៅទីនោះគេធ្វើជាអ្នកថែសួនគេធ្វើការគ្រប់យ៉ាង ដែលមិនប្រកែកមិនថាការងារធ្ងន់ឬស្រាលយ៉ាងណាទេគេគិតគិតខំប្រឹងប្រែងធ្វើការងារនោះ ព្រោះការងារទាំងអស់នេះមិនមែនជារឿងសំខាន់របស់គេឡើយគោលដៅរបស់គេគឺការរំដោះប្រទេសជាតិដូច្នេះហើយទើបគេចំណាយពេលវេលារបស់គេស្វែងរកចំណេះដឹងនិងយកចិត្តទុកដាក់សិក្សាភាសាបារាំងយ៉ាងស្ងាត់ស្ងាត់គេ នៅប្រទេសបារាំងមិនយូរប៉ុន្មានគេក៏ធ្វើដំណើរបន្តទៅប្រទេសអង់គ្លេសនៅប្រទេសអង់គ្លេសគេធ្វើការជាអ្នកបោសសម្អាត នៅសាលារៀនមួយកន្លែងនិងធ្វើការងារគ្រប់យ៉ាងនៅសាលារៀនគេបោសសម្អាតព្រិលដែលជាការងារធ្ងន់ខ្លាំងណាស់ព្រោះត្រូវស៊ូទ្រាំជាមួយនឹងភាពត្រជាក់ដ៏សែនវេទនាប៉ុន្តែមិនយូរប៉ុន្មាន គេក៏បានការងារថ្មី គឺធ្វើនៅក្នុងផ្ទះបាយរបស់សន្តាគារដ៏ធំមួយនៅទីក្រុងឡុង។ ទួលនេតិរបស់គេគឺលាងចាន ការងារនៅទីនោះគ្មានបញ្ហាអ្វីចំពោះគេឡើយព្រោះគេធ្លាប់ធ្វើការនៅក្នុងផ្ទះបាយរួចមកហើយ ពេលដែលគេនៅលើនាវានៅក្នុងមហាសមុទ្រអស់រយៈពេលរាប់ឆ្នាំមិនយូរប៉ុន្មានគេក៏ឡើងតំណែងជាចុងភៅនៅពេលដែលធ្វើការនៅក្នុងផ្ទះបាយគេបានឃើញការហូបចុកដ៏ហឺហារបស់មនុស្សនៅក្នុងសន្តាគារ គេឃើញកំតិចអាហារដែលនៅសល់ជាច្រើនត្រូវបោះចោលដូច្នេះគឺជារឿងដ៏គួរឲ្យរន្ធត់ចិត្តយ៉ាងខ្លាំងពេលដែលនឹកឃើញ ជនរួមជាតិដែលនៅស្រេកឃ្លានដោយសារគ្មានអាហារដែលនោះដោយសារតែភាពកាចសាហាវរបស់បារាំងដែលធ្វើចំពោះប្រជាជន ដែលស្ថិត នៅក្រោមការគ្រប់គ្រង ប្រជាជននោះគឺជាជនរួមជាតិរបស់គេនេះឯងដូច្នេះបាក៏ប្រមូលកំទេចអាហារដែលបោះចោលនៅក្នុងសន្តាគារទាំងនោះ ត្រឡប់ទៅផ្ទះបាយវិញ ប្រធានផ្ទះបាយរបស់សន្តាគារគាត់បានសួរថាតើប្រមូលយកកំទេចអាហារទាំងនេះទុកធ្វើអ្វីហេតុអ្វីមិនបោះវាចោលទៅ បាទបានផ្ដល់មូលហេតុថាបោះចោលធ្វើអ្វី ប្រមូលទុកឲ្យអ្នកសុំទានឬអ្នកក្រីក្រប្រសើរជាងដោយមានគំនិតដូចនេះធ្វើឲ្យប្រធានផ្ទះបាយមានក្តីអាណិតមេត្តាចំពោះបាកាន់តែខ្លាំងរហូតដល់នាំខ្លួនរបស់គេចូលមកធ្វើការនៅក្នុងផ្ទះបាយ។ ជាហេតុធ្វើឲ្យបានប្រាក់ខែកាន់តែច្រើនឡើងច្រើនឡើងនៅក្នុងទីក្រុងឡុងបាបានជួបនឹងតាក់ទងជាមួយជនជាតិអាស៊ីដែលជាខ្លួននយោបាយនិងបានចូលរួមជាសមាជិកចលនាកម្មករនៅក្រៅប្រទេស ដែលជាចលនារបស់ចិន ដែលរស់នៅក្រៅប្រទេស នេះចាត់ទុកថាគេបានចាប់ផ្ដើមការងារនយោបាយជាលើកដំបូងហើយខណៈដែលនៅក្រុងឡុង គេក៏មិនបានផ្អាកការសិក្សារឿងរ៉ាវនិងការតស៊ូរបស់មនុស្សដែរដោយគេបាន តាមដាន ការក្រោកឡើង ការតស៊ូផ្នែកនយោបាយរបស់ជនជាតិអែកឡង់ដែល បង្កចលនាដើម្បីរំដោះប្រទេស ពីការគ្រប់គ្រងរបស់អង់គ្លេសទាំងអស់នេះប្រៀបដូចជា ដំណក់ទឹកដែលស្រក់លើកូនឈើដើម្បីធ្វើឲ្យការតស៊ូរីកធំឡើងជាបណ្ដាបណ្ដានៅក្នុងបេះដូងរបស់គេក្រោយមកមិនយូរប៉ុន្មាន នៅពេលដែលសង្គ្រាមលោកលើកទី1បានផ្ទុះឡើងជនជាតិអង់គ្លេសភ្ញាក់ផ្អើលនិងរំភើបជាខ្លាំងដោយមានមនុស្សជាច្រើនបាននាំគ្នាចេញទៅបង្ហាញពីធម្មពលជូនពរឲ្យបពពួករបស់ខ្លួន និងជេអាល្លឺម៉ង់ដែលជាគូសត្រូវនៅក្នុងសង្គ្រាមដោយច្រៀងសម្ដែងនៅភក្ដីភាព នៅពេលយប់មានពន្លឺភ្លើងប្រងព្រាតហាក់ដូចជា នៅក្នុងពេលមានកម្មវិធីអ្វីមួយប៉ុន្តែមិនយូរប៉ុន្មាន ភាពកកកក្រែងចាប់ផ្ដើមស្ងាត់ទៅវិញហើយអាការៈព្រួយបារម្ភនិងភ័យខ្លាចក៏ចាប់ផ្ដើមចូលមក ជំនួសភាពកកកក្រែងមួយនេះផងដែរភាពច្របុកច្របល់ចាប់ផ្ដើមកើតឡើង ជនជាតិបារាំងត្រូវគេហៅឲ្យត្រឡប់ទៅប្រទេសវិញដើម្បីធ្វើកងទ័ពជនជាតិអាល្លឺម៉ង់ត្រូវចាប់ខ្លួននិងបញ្ជូនទៅកន្លែងឃុំឃាំង កងទ័ពអង់គ្លេសត្រូវបញ្ជូនទៅច្បាំងប្រពន្ធកូននាំគ្នាទ្រហោយំក្របបែករបស់អាល្លឺម៉ង់ចាប់ដើមទម្លាក់ចូលក្នុងទីក្រុងឡុងសង្គ្រាមនោះ បានធ្វើដំណើរមកដល់ទីក្រុងឡុងហើយនេះគឺជាបរិយាកាសនៃសង្គ្រាម សម្រាប់បាវិញគេបានបបួលមិត្តភ័ក្តិទៅធ្វើជាអ្នកស្ម័គ្រចិត្តជួយប្រទេសអង់គ្លេសប៉ុន្តែមិត្តភ័ក្តិមិនយល់ស្របនិងផ្ដល់មូលហេតុថា ត្រូវគេបញ្ជូនឲ្យទៅច្បាំងហើយស្លាប់ នោះ វាមិនបានស្លាប់ដើម្បីប្រទេសរបស់ខ្លួនទេប៉ុន្តែ គេបែរជាស្លាប់ដើម្បីប្រទេសអង់គ្លេសទៅវិញដែលជាជនជាតិអង់គ្លេសទៅវិញទេ ដែលគួរតែស្លាប់ដើម្បីប្រទេសរបស់ពួកគេ ដោយសារតែបានតាំងចិត្តរួចហើយបាក៏បានស្ម័គ្រចិត្តចូលបម្រើការងារនៅក្រសួងការពារជាតិប៉ុន្តែมันបានដូចបំណងព្រោះមានគុណសម្បត្តិមិនគ្រប់គ្រាន់ ទើបគេមិនទទួល តែ គេក៏បានឧបត្ថម្ភប្រាក់ដែលបានសន្សំមកទាំងប៉ុន្មាន ជួយទៅអង់គ្លេសពីថ្ងៃក្រោយមកបាក៏បាត់ខ្លួនពីប្រទេសអង់គ្លេសដោយគ្មានអ្នកណាដឹង គេបាត់ទៅណាទេសំបីតែមិត្តភ័ក្តិរបស់គេក៏មិនដឹងដែរតើបាបាត់ទៅណា គេមិនបានបាត់ទៅណាទេ តែគេ ទៅប្រទេសបារាំង នៅពេលដែលសង្គ្រាមលោកទុះឡើងគេក៏បានធ្វើដំណើរចេញពីប្រទេសអង់គ្លេសទៅ ប្រទេស បារាំងម្ដងទៀតគេចូលទៅក្នុងប្រទេសបារាំងលើកនេះមិនមែនក្នុងនាមជាបាតទៅទៀតឡើយឈ្មោះថ្មីរបស់គេគឺងួនឯកុកដែលប្រែថាងួន អ្នកស្នេហាជាតិចាប់តាំងពីពេលនោះមកឈ្មោះបាក៏បានបាត់ទៅ នៅសល់តែឈ្មោះងួន អ្នកស្នេហាជាតិចូលមកជំនួសប៉ុណ្ណោះ គេត្រឡប់មកប្រទេសបារាំងលើកនេះបានតាមដានស្ថានភាពយ៉ាងជិតដិតដោយគិតថាយ៉ាងណាក៏ដោយស្ថានភាពរបស់សង្គ្រាមនឹងមានប្រយោជន៍ចំពោះគេក្នុងការរំដោះប្រទេសរបស់ខ្លួនហើយអ្វីដែលសំខាន់នោះ ប្រទេសបារាំងក្នុងខណៈនោះ មានជនជាតិវៀតណាមមករស់នៅជាច្រើន ដែលនោះវាគឺជាឱកាសសម្រាប់គេតាក់ទងគ្នាជាមួយនឹងអ្នកទាំងនោះដើម្បីរកវិធីដោះស្រាយរំដោះប្រទេសរបស់ខ្លួន នៅទីក្រុងប៉ារីស គេជួលបន្ទប់តូចមួយនៅម្ដុំមុនម៉ាតជាតំបន់រស់នៅ របស់សិល្បករតាមចិញ្ចើមថ្នល់ដោយគេធ្វើការនៅក្នុងហាងថតរូបនិងមានតួនាទីជាអ្នកតុបតែងហ្វីលនិងថតរូបការប្រកបមុខរបររកស៊ីរបស់គេទោះជាធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែ គេក៏បានដំណើរការដើម្បីត្រៀមលក្ខណៈក្នុងការរំដោះជាតិដែរខណៈជាមួយគ្នានោះ គេក៏មិនឈប់សិក្សានិងរកទិន្នន័យគ្រប់យ៉ាងដែរ នៅទីក្រុងប៉ារីសគេបានដំណឹងបងប្អូនជនជាតិវៀតណាមរបស់គេដែលត្រូវកែនមកច្បាំងនិងដំណឹងបងប្អូនដែលមានគំនិតប្រឆាំងនឹងបារាំងទទួលរងគ្រោះរឿងរ៉ាវមិនល្អតាក់ទងនឹងជនរួមជាតិនិងបងបងរបស់គេ ដូចជាបងស្រីដែលត្រូវតុលាការនៅក្នុងស្រុកកាត់ក្តីឲ្យធ្វើការងារធ្ងន់ធ្ងរនៅមណ្ឌលកែប្រែ ដល់ទៅ9ឆ្នាំនិងបងប្រុសរបស់គេព្រមទាំងបណ្ដាបងប្អូនជនរួមជាតិវៀតណាមជាច្រើនអ្នកទៀតมันបានធ្វើឲ្យគេរាថយឡើយសម្បីតែបន្តិចផ្ទុយទៅវិញកាន់តែធ្វើឲ្យគេខិតខំប្រឹងប្រែងខ្លាំងឡើងក្នុងការរំដោះប្រទេសជាតិឲ្យបានរឿងដែលគេ បានប្រទះឃើញមួយទៀតគឺជនជាតិបារាំងដែលនៅក្នុងប្រទេសបារាំងខុសពីជនជាតិបារាំងដែលទៅគ្រប់គ្រងនៅអាណានិគមព្រោះជនជាតិបារាំងភាគច្រើនបដិបត្តិ ចំពោះជនជាតិដទៃយ៉ាងសាមញ្ញខុសពីជនជាតិបារាំងនៅឥណ្ឌូចិនដែលមានរឹកទាក្រអឺតក្រទមនិងធ្វើរឹកជាអ្នកធំនៅពេលដែលគេមើលឃើញដូច្នេះទីបំផុតគេក៏បានចូលរួម ធ្វើជាសមាជិកបកសង្គមនិយមបារាំងហើយគេបាននៅជាមួយនឹងអ្នក សង្គមនិយមបារាំងដែលមានឈ្មោះល្បីជាច្រើនអ្នកដោយសារតែគេ ចេះភាសាបារាំងបានយ៉ាងស្ទាត់ជំនាញ ទើបត្រូវបានគេបបួលឲ្យទៅសរសេរអត្ថបទផ្សព្វផ្សាយនៅក្នុងកាសែតរបស់ភាគីឆ្វេងនិយមក្នុងនាមជាងួនអ៊ីងកុកដែលជាឈ្មោះអ្នកណាអ្នកណាក៏ស្គាល់ចាប់តាំងពីពេលនោះមកក្រោយមកមិនយូរប៉ុន្មាន គេក៏បានស្គាល់គ្នាជាមួយនឹងកូនប្រសាររបស់កាល់ម៉ាក់ធ្វើឲ្យគេសរសេរអត្ថបទចុះផ្សាយនៅក្នុងកាសែតភាគីឆ្វេងនិយមមួយផ្សេងទៀតយើង បានដឹងច្បាស់ហើយថានៅក្នុងពេលសង្គ្រាមលោកលើកទី1 ប្រទេសមហាអំណាចនានាបានដណ្ដើមគ្នាធ្វើ ជាម្ចាស់អាណានិគមនិងដណ្ដើមប្រទេសនៅក្រោមអាណានិគមដើម្បីឡើងធ្វើជាចក្រពត្តិនិយមនៅ ក្នុងអំឡុងពេលសង្គ្រាមលោកមានការធ្វើបដិវត្តធំនៅរុស្ស៊ីដែលដឹកនាំដោយបកកុម្មុយនីសដែលមានលេនីនជាមេដឹកនាំដែលនេះ គឺជាការធ្វើបដិវត្តដោយវណ្ណៈកម្មករ ដែល មានទួនាទីត្រូវធ្វើបំរើបពពួកអ្នកមាន និងធ្វើការងារធ្ងន់នៅក្នុងរោងចក្រឧស្សាហកម្មនិងស្រែចម្ការនៅសុកសុកស្រាប់តែកម្មករក្រោកឡើង ធ្វើបដិវត្តដើម្បីផ្ដួលរលំរបបមូលធននិយមរបស់ព្រះចៅសារនៃប្រទេសរុស្ស៊ីហើយចូលគ្រប់គ្រងប្រទេសជំនួសរឿងនេះបានធ្វើឲ្យកក្រើកទូទាំងពិភពលោក និងធ្វើឲ្យពួកសិទ្ធិនៅក្នុងប្រទេសដទៃទៀតផ្អើលព្រោះខ្លាចថាកម្មករនៅក្នុងប្រទេសរបស់ខ្លួននឹងធ្វើដូចប្រទេសរុស្ស៊ី ដោយមិនព្រមឲ្យខ្លួនជិះជាន់បានតទៅទៀតប៉ុន្តែសម្រាប់ងួនអ៊ីងកុកវិញ នេះគឺជាថ្នាំបើកម្លាំងនិងជាថ្នាំទឹកជួយស្រោបស្រពចិត្តព្រោះវាបានបង្ហាញឲ្យឃើញថា វាមានតែការធ្វើបដិវត្តប៉ុណ្ណោះទើបអាចផ្ដួលរំលំរបបអាណានិគមដ៏កាចសាហាវនេះបាន សង្គ្រាមលោកលើកទី1បាន បញ្ចប់ ទៅដោយអាឡម៉ង់បរាជ័យយ៉ាងដំណំនោះ ជនជាតិវៀតណាមត្រូវបានកេណ្ឌមកបារាំងដើម្បីរំដោះមីននៅសមរភូមិដែលធ្វើឲ្យជនជាតិវៀតណាមស្លាប់ជាច្រើនងួនអ៊ីងកុកនៅក្នុងប្រទេសបារាំងត្រូវបានគេការពារទៅតាមច្បាប់ប៉ុន្តែនឹងមិនបានទទួលនឹងការការពារនៅក្នុងប្រទេសដែលជាអាណានិគមឡើយដូច្នេះហើយទើបងួនអ៊ីងកុកធ្វើសកម្មភាពនៅក្នុងប្រទេសបារាំងគណៈដែលមានការចរចាសន្តិភាពនៅវែសៃថ្ងៃទី18ខែមករាឆ្នាំ1919 តំណាងមកពីប្រទេសផ្សេងផ្សេងដូចជាចិនឥណ្ឌាកូរ៉េក្រុមប្រទេសអារ៉ាប់ និងវៀតណាម បានមកប្រមូលផ្ដុំគ្នានៅព្រះរាជវាំងវែរសៃដើម្បីស្នើចំពោះទីប្រជុំទាមទាររោគយុតិធធនិងឯករាជ្យងួនអ៊ីងកុកក្នុងនាមជាអ្នកតំណាងជនជាតិវៀតណាមបានស្នើ1លើកលែងទោសឲ្យអ្នកទោសនយោបាយជនជាតិវៀតណាមទាំងអស់2 ផ្ដល់សិទ្ធិស្មើស្មើគ្នារវាងជនជាតិបារាំងនិងជនជាតិវៀតណាមនិងលុបចោលតុលាការព្រហ្មទណ្ឌដែលជាឧបករណ៍សម្រាប់ជនជាតិវៀតណាម3ផ្ដល់សេរីភាពក្នុងការបោះពុម្ពផ្សាយនិងការសម្ដែងមតិយោបល់4ផ្ដល់សេរីភាពក្នុងការបង្កើតសមាគមនិងការជួបជុំគ្នា5ផ្ដល់សេរីភាពក្នុងការធ្វើចលនានិងការធ្វើដំណើរទៅក្រៅប្រទេស6ផ្ដល់សេរីភាពក្នុងការទៅសាលារៀន បើកសាលារៀនបច្ចេកវិទ្យានិងសាលារៀនវិជ្ជាជីវៈដល់ប្រជាជននៅក្នុងប្រទេស7ប្រើការគ្រប់គ្រងទៅតាមច្បាប់មិនមែនតាមអំពើចិត្តទេ8ត្រូវមានតំណាងរបស់ជនជាតិវៀតណាមនៅក្នុងជួររដ្ឋាភិបាលបារាំងដើម្បីជួយគ្នាដោះស្រាយបញ្ហារឿងតាក់ទងនឹងផលប្រយោជន៍របស់ជនជាតិវៀតណាមការទៀមទារបស់ងួនអ៊ីងខុក នៅក្នុងលើកនេះត្រូវបានផ្សាយចេញទៅសូម្បីតែអាណានិគមរបស់បារាំង នៅឥណ្ឌូចិនក៏បានដឹងដែរប៉ុន្តែ នៅក្នុង ទីប្រជុំនៅព្រះរាជវាំងវែរសៃមិនបានចាប់អារម្មណ៍ទេហើយមហាអំណាចទាំងឡាយបានខំប្រឹងប្រែងបែងចែកផលប្រយោជន៍គ្នា ដោយមិនចាប់អារម្មណ៍នឹងសម្លេងទាមទារពីប្រទេសអាណានិគមឡើយអាហ្វ្រិកទូទាំងទ្វីប និងអាណានិគមទាំងអស់នៅអាស៊ីធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាអំណាចដូចម្ដេចនោះក្រោយសង្គ្រាមលោកលើកទី1ក៏នៅតែដដែលសូម្បីតែមុននេះប្រទេសដែលជាម្ចាស់អាណានិគមធ្លាប់បោកប្រាស់ប្រទេសដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឲ្យទៅជួបជុំគ្នា ហើយនិយាយថាបើសង្គ្រាមបញ្ចប់ហើយនឹងផ្ដល់សេរីភាពក្នុងការគ្រប់គ្រងខ្លួនឯងប៉ុន្តែពេលដែលសង្គ្រាមបញ្ចប់ បែរជាមិនបានធ្វើដូចដែលបាននិយាយទៅវិញទាំងអស់នេះបានធ្វើឲ្យប្រជាជន នៅក្នុងប្រទេសអាណានិគមកាន់តែស្អប់ខ្ពើមពួកគេខ្លាំងឡើងសម្រាប់ងួនអ៊ីងគុក ការទៀមទាដែលมันបានទទួលលទ្ធផល នេះមិនមែនឥតប្រយោជន៍ទេព្រោះវាបានដាស់សម្បញ្ញៈនៃការស្នេហាជាតិឲ្យកើនឡើងចំពោះ ជនជាតិវៀតណាម។ ដែលរស់នៅ ប្រទេស បារាំងរាប់ពាន់នាក់ហើយមិនត្រឹមតែ ជនជាតិវៀតណាមនៅបារាំងប៉ុណ្ណោះទេ ដែលចាប់អារម្មណ៍សម្បីតែប៉ូលីសការពារសន្តិសុខរបស់បារាំងក៏ចាប់អារម្មណ៍មិនតិចដែរ។